ស្ងប់ស្ងាត់មួយរយៈតារាចម្រៀងរ៉េបវ៉ាន់ដាទំលាយរូបភាពដើរលេងជុំគ្រួសារនៅប្រទេសជប៉ុនត្រឡប់ទៅកាលពីប៉ុន្មានឆ្នាំមុនពលគឺអំឡុងពេលកំពូលតារាចម្រៀងរ៉េបលំដាប់ប្រទេសវ៉ាន់ដាកំពុងដើរចាប់ក្តីស្រមៃរបស់ខ្លួន ជារឿយៗលោកតែងតែទន្ទិញជាប់ជានិច្ចថាខ្លួនគ្មានពេលសម្រាប់គ្រួសារសោះព្រោះក្នុងមួយថ្ងៃមួយថ្ងៃសឹងតែ24ម៉ោងទៅហើយលោកចំណាយពេល តែជាមួយនឹងតន្ត្រី។ ទាំងនេះហើយគឺជាហេតុនិងផលរបស់វ៉ាន់ដាដែលលោកធ្លាប់លើកឡើងឥតឈប់ទាំងក្នុងន័យបទចម្រៀងព្រមទាំងបទសម្ភាសផ្សេងផ្សេងថាក្តីស្រមៃដ៏ធំរបស់លោកគឺចង់ចំណាយពេលឲ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់ក្រុមគ្រួសារជាពិសេសប៉ាម៉ាក់របស់លោកតែម្ដងដោយឡែកបន្ទាប់ពីបាត់មុខមួយរយៈពីការប្រគំតន្ត្រីនានា ព្រមទាំងក្នុងបណ្ដាញសង្គមមកនាថ្ងៃទី1ខែមីនាឆ្នាំ2023នេះគណនីផេកផ្លូវការរបស់វ៉ាន់ដាបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលលោកបានចំណាយពេលដ៏មានតម្លៃរៀបចំដំណើរកំសាន្តជុំជាមួយក្រុមគ្រួសារយ៉ាងមានភាពកក់ក្ដៅនិងមានក្តីសុខពេញទីនៅលើទឹកដីប្រទេសជប៉ុនជាមួយរូបភាពជាច្រើនសន្លឹកទាំងនោះលោកក៏បានភ្ជាប់ជាមួយ caption ផងដែរថាអត់បានបាត់ទៅណាទេទៅដើរលេង ព្រមទាំងភ្ជាប់ជាមួយនឹង hashtag ថា Japan Family Trip ចាស្ងប់ស្ងាត់មួយរយៈពេលនេះវណ្ណដា បានបង្ហាញរូបភាពដល់លេងជុំគ្រួសារនៅ ប្រទេសជប៉ុនឃើញហើយរំភើបមែនទែនគឺគាត់បានបំពេញ បំណងរបស់ខ្លួនហើយគឺគាត់ចង់មានពេលសម្រាប់គ្រួសារជាពិសេសប៉ាម៉ាក់របស់គាត់តែម្ដង។